អរណោណោណោអើ នៅជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះចំបីនៃបត្រៃរដ្ឋដល់សេចក្តីគ្រប់ចិត្តថ្លាសូមចម្រើនពរលោកស្រីនាងកញ្ញាញញឹមពុទ្ធបរិស័ទទាំងអស់ដែលកំពុងទស្សនាការ live បន្តផ្សាយចេញពីមជ្ឈមណ្ឌលឧបត្ថម្ភកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ថ្ងៃនេះគឺថ្ងៃអង្គារ4កើតខែអាសត់ឆ្នាំខែចត្វាស័ក ចក្រស្វាចក្រស្វាស័កពុរសករាជ2566ស្រូវនៅថ្ងៃទីទី4ខែតុលាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសិល្បៈនិងវប្បធម៌ខ្មែរដែលផ្សាយចេញពីមជ្ឈមណ្ឌលធរកម្មជាក្រម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីមេត្រី ថ្ងៃនេះយើងនឹងវិលមកជួបប្រិយមិត្តផ្សាយជាថ្មីក្នុងកម្មវិធីនេតិសិល្បៈយើងតែងតំណមយកមក នៅក្នុងកម្មវិធីអឺថ្ងៃអង្គារតែតំណមយកនៅបទកំណាបស្មូតនិងសិល្បៈផ្សេងៗមកផ្សព្វផ្សាយឲ្យប្រិយមិត្តទាំងអស់យើង បានទទួលទស្សនានិងស្ដាប់កំសាន្តតាមការគួរឥឡូវយើងសូមស្វាយស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបជាមួយនឹងវេគ្មិនរបស់យើងណាសូមស្វាគមន៍ គុណចាស់កល្យាណធិរោនិមន្តគង់នៅក្នុងវត្តធម្មសាមគ្គីទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានហើយនឹងសូមស្វាគមន៍បងជាវិចិត្រមកពីខាងទីក្រុងភ្នំពេញ ទីក្រុងស៊ីដនីជាទីរាប់អានហើយនឹងសូមបើកសម្លេងផងសូមស្វាគមន៍ឆប់ពាន់មកពីខាងទីក្រុងភ្នំពេញសុខសប្បាយ ហ្នឹងហើយអូខេយើងនឹងវិលមកជួបគ្នាជាភាសាជាថ្មីបន្ទាប់ពីយើងរវល់កិច្ចការងារប្រជុំបិណ្ឌហ្នឹងរវល់គ្រប់តអង្គអញ្ចឹងទៅយើងមិនមានពេលឆ្លាយផ្ទាល់ក្នុងកម្មវិធីនីតិសិល្បៈសម្រាប់អស់ប្រមាណខែអស់ពីពី3 3 4សប្តាហ៍ដែរដូច្នេះយើងមានកិច្ចការរវល់ក្នុងកិច្ចការ កម្មបន់និងប្រជុំបន់ឥឡូវអស់ហើយអស់កម្មវិធីមុនដល់សតបនកថាមួយទៀតយើងនឹងបន្តនៅកម្មវិធីកថាបន្តទៀតប៉ុន្តែដល់ពេលនេះយើងនឹងវិលមកជួបគ្នាសាជាថ្មីបន្តពីយើងសម្រាប់សូមប្រិយមិត្តទាំងអស់មកជួបជាមួយនឹងមគុណចាស់កៅពៅកល្យាណអ្នកធរោមកពីខាងទីក្រុងស៊ីដនីមេតាបង្ហាញស្វាគមន៍ប្រិយមិត្តតិចណាទៀត ណសូមជាតបងខ្ញុំណាសូមមសការប្រតនត្រ័យដល់ក្តីគោរពជ្រះថ្លាខ្ញុំសូមថ្លែងគុំពោះចាស់គ្រូសវណ្ណបញ្ញាជាប្រធានក្នុងការសម្របសម្រួលកិច្ចការងារធម្មទានក្នុងនីតិសិល្បៈវប្បធម៌ខ្មែរនេះដែលផ្សាយចេញពីវត្តរតនារាមពី KKCC TV ដល់ក្តីគោរពហើយសូមចរន្តពរ យោមពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលតែងទៅតាមដានការស្ដាប់សូមធាស្រ័យផងមានការផ្ដប់អីចឹងហើយលោកមើលទៅមិនសមព្រមធាស្រ័យព្រោះនៅលងាហើយទៅចេះដែរហើយមួយទៀតបាទយ៉ាងបិទបាំងចឹងនឹងសមរម្យដែរណាសូមអរគុណអរគុណណាស់បាទណាអឺមកជាចិត្តសុខសប្បាយទេបាទរយៈប្រជុំប៉ុនហ្នឹងយ៉ាងម៉េចដែរ បើសម្លេងរបស់ព្រះអង្គហើយសូមក្រាបថ្វាយបង្គំប្រគុណម្ចាស់អាគ្រប់ព្រះអង្គទាំងអស់និងក្មួយស្រីក៏ដូចជាពុទ្ធបរិស័ទក៏ដូចជាប្រជាជនប្រជាជាតិខ្មែរទូទាំង ពិភពលោកនៅគ្រប់ទីកន្លែងគណៈអឺគណៈបញ្ជាអ្វីទេប៉ុន្តែព្រឹកមិញនេះរហូតដល់ឥឡូវនេះគឺថា ដូចជាមានការប្រែប្រួលផ្នែកធាតុអាកាសដល់អញ្ចឹងធ្វើឲ្យអឺក្នុងខ្លួននឹងវា មិនសូវជាស្រួលប្រហែលទេដូចជាមានការហៀសបាចង់ផ្ដាសាយព្រះអង្គប៉ុន្តែមិនជឿថាមិនអីទេហើយឥឡូវសម្លេងយើងវាស្តេរ៉ូចេញតាមធាតុវិញ្ញាណទឹកពីរនេះមិនអីទេបងសុំក្រាបក្រាបចូលចូលមកកម្ដៅអត់ទេប៉ុន្តែអរគុណឥឡូវអរគុណប្រកេតប្រកបម្ចាស់ហើយនៅក្មួយស្រីផងអូខេអរគុណបងជួយចិត្តតែឥឡូវពេលនេះ ឆាព័ន្ធមើលមានការបង្ហាញយ៉ាងណាដែរពេលជួយឆ្នាំភ្ជុំបិណ្ឌមានចេតនាខ្លះជើញរាយការណ៍តិចមើលបើកសម្លេងផងកណាលោកចាស់គ្រូអញ្ចឹង ជាបឋមខ្ញុំកណាសន្មសកាចំពោះទិសដៅនៃគុណប្រតនត្រ័យមានពុទ្ធរតនៈធម្មរតនៈនិងសង្ឃរតនៈដោយសេចក្តីគ្រប់ជ្រះថ្លាដោយយ៉ាងក្រៃលែង មុនលើក៏សន្និមសិកាថ្វាយគុំទៅដល់លោកម្ចាស់គ្រូសវណ្ណបញ្ញាពលសវឿងពីចងាយផងទៀនដែលជាព្រះប្រធាននៃនីតិសិល្បៈនិងវប្បធម៌ខ្មែរដែលផ្សាយចេញ ពីទូរទស្សន៍មជ្ឈមណ្ឌល KK CCTV វត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដល់សេចក្តីគោរពជ្រះថ្លាពីចងាយ និងសូមនមស្ការអឺថ្វាយគុំលោកម្ចាស់អឺកៅពៅពីចងាយផងទៀន ណានឹងសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់ដែលបានសាងពភ្នួបួននៅក្នុង ពុទ្ធសាសនានេះផងដែរនឹងសូមគោរពព្រះសួរទៅដល់លោកអ៊ំកវីនិពន្ធជាវិចិត្រដែលលោកអ៊ំសប្ថ្ងៃរស់នៅ ប្រទេសអូស្ត្រាលីផងដែរចា ដល់សេចក្តីនឹករលឹកចានឹងជំរាបសួរទៅដល់ប្រជាប្រិយមិត្តបតបរិស័ទទាំងអស់ដែលកំពុងតែនិយមគ្រប់គ្រងនៃនីតិស្មុគកំណាប់ក្តីនិង នីតិផ្សេងផ្សេងដែលផ្សាយផ្ទាល់ពី KKCC TV ផងដែរណាខ្ញុំកណាខ្ញុំអឺឈួនរីណា nickname បិជ្ជពនស្មូតណាតែជាទូទៅហ្នឹងគេស្គាល់បិជ្ជពនណា ដែលសារឈ្មោះហ្នឹងនៅផ្ទះណាអឺនៅក្នុងឱកាសវេលាបន់ភ្ជុំបិណ្ឌដែលដូចថាកន្លងទៅថ្មីថ្មីនេះខ្ញុំកណាខ្ញុំបានអឺ ត្រូវបំពេញបនក៏ដូចជានេះថាបនដាក់បននិងខ្ញុំបនហ្នឹងគឺនៅរាជធានីភ្នំពេញតែម្ដងណាអត់មានទៅតាមបណ្ដាខេត្តអីទេណាប៉ុន្តែដោយសារអឺវាងាយស្រួលនៅក្នុងការធ្វើដំណើរផង ហើយគិតពីសុខភាពផងណាហើយម្យ៉ាងអឺទោះបីយ៉ាងណាក៏មិនភ្លេចពីអឺដូចថា Covid ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗដែរណាសូមអរគុណនិងសូមអរគុណអូខេ ហ្នឹងហើយអាមិនតើណាឆ្ងាយឲ្យជ្រពន់ចាប់ដើមតែម្ដងជ្រពន់មានបត់បង្ហាញអ្វីដែរទេក្នុងការកម្មវិធីរបស់យើងថ្ងៃនេះកណាអញ្ចឹងជាកិច្ចបឋមនេះខ្ញុំកណាខ្ញុំមានកំណាប់ដែលមាន ចំណងជើងថាអឺស្គាល់ស្គាល់ជាតិកំណើតណាបទពាក្យ8និពន្ធ អឺស្នាមប្រហ័សដោយលោកម្ចាស់គ្រូសវណ្ណបញ្ញាប៉សវឿងផងដែរណាអញ្ចឹងអឺបើសិនជាមានការខុសឆ្គងអីសូមធ្វើការអធិស្ឋានចំពោះលោកម្ចាស់គ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពុទ្ធបរិស័ទផងដោយសារអឺមករយៈមុននេះរឿងបញ្ហាកំពុងកដែរអត់ដឹងថាមិនខ្មិចទេឥឡូវនេះឲ្យតែញ៉ាំអីចេះតែប្រយ័ត្នដែរប៉ុន្តែចេះតែក្អក វាអត់បាត់សោះចង្កាប់បាត់ចង្កាប់វាមកវិញអញ្ចឹងណាណាអញ្ចឹងបើសិនជាខុសឆ្គងអីណាសូមធ្វើការអធិស្ឋានចំពោះលោកចាស់គ្រប់ព្រះអង្គក៏ដូចជាបជាពុទ្ធបរិស័ទប្រិយមិត្តទាំងអស់ផងដែរណាដូច្នេះសូមជ្រះថ្លាព្រះសម្ដាប់និងស្ដាប់ខ្ញុំសូមបង្គំ ព្រះត្រៃរតនាកងលើហត្ថាវិចាថ្លាថ្លែងរៀបរាប់រឿងរ៉ាវជីវិតជាក់ស្ដែងលើកឡើងសម្ដែងជីវិតខ្ញុំផ្ទាល់ជាកូនកសិករធ្វើស្រែចំការចិញ្ចឹមគ្រួសារអហារភោគផលជីវិតរស់នៅតាមបុណ្យកុសល អ្នកក្រទីផ្ទាល់សងព្រេងវាសនា ជីវិតតស៊ូបដូរយកវិជាចូលមកបពជាទីពឹងសាសនាច្រកកោនក្រមលុបនៃជាតិខេមរា កសាងអាត្មាអភិវឌ្ឍខ្លួនឯង ជីវិតតស៊ូអូណាសូមអធិស្ឋានជីវិតឆ្លងកាត់ ជាច្រើនសង្គម កសាងរូបខ្ញុំ ប្រជុំតាំងតែជីវិតតស៊ូ អាសូរខ្លួនឯងចោលផ្ទាំងសំបែងគ្រួសារ រៀនសូត្របានស្គាល់តម្លៃគុណធម៌ វិតរស់នៅ ស្គាល់ភាពលំបាក់តោកយ៉ាងរាំងជ្រៅអាក្រក់សោ រួងនៅយ៉ាងណាសិក្សាកាយឆ្នៃនិស័យដល់ខ្ញុំ ឆ្លងកាត់សង្គមក្រោមលុបសង្សនាឈាមជោជាខ្មែរ ងស្រែចំកាពូជពងខែមរាមហានគរ រៀនស្គាល់ខ្លួនរៀនស្គាល់ខ្លួនឯងឲ្យស្ដែងជាក់ច្បាស់ស្គាល់ភាពឥតខ្ចោះសម័យអង្គរស្គាល់ភាពល្បីល្បាញមានអារយធម៌ជាតិខ្មែរបវររុងរឿងខ្ពង់ខ្ពស់ស្គាល់ជាតិកំណើតកើតនៅទីណាពូជពងសាវតាអ្នកផ្ដាល់កិត្តិយស បានផ្ដល់សកសាន ខ្លួន5គេឈ្មោះចារធរពងខ្ពស់មានជាតិជាខ្មែរដូច្នេះខ្ញុំស្គាល់តម្លៃច្បាស់ណាស់វិវឌ្ឍនៈបដោផ្លាស់សម័យហោហែចោកុំបំភ្លេចកំណើតជាខ្មែរចោរក្សាខែពុជពងខែមរាចោកុំភ្លេចខ្លួន ភ្លេចជាតិកំណើតទឹកដីល្អឆើតបង្កើតយ៉ាងណា កុំបំរើគេបោះបង់អាសាចៅជាតិខេមរាបំរើជាតិគេសូមអរប្រគុណនិងសូមអរគុណកណាកណាសូមអរគុណនិងសូមអរគុណទៀតណាមានអត្ថន័យយ៉ាងណាដែរអត្ថកំណាប់កំណាប់នេះ អកណាកណាលោកម្ចាស់នៅពេលដែលកណាអានកំណាបលោកម្ចាស់គ្រូបានដូចថាអឺព្រះនិពន្ធផ្ទាល់ណាណាដូចថាបើនិយាយចំទៅបើសិនជាយើងស្ដាប់ហើយយើងអត់បានពិចារណាណានៅក្នុងអត្ថន័យក៏ដូចជាអត្ថរសនៅ ក្នុងកំណាប់ទាំងស្រុងគឺយើងអត់បានអឺយល់អំពី ខ្លឹមសារឬមកក៏ដូចថាទិសដៅណាណាដូចថា អ្នកនិពន្ធដែលលោកបាន តាក់តែងអញ្ចឹងនៅក្នុងហ្នឹងបរិយាយអំពីជីវិតជីវិតហ្នឹងគឺជាការតស៊ូដែលយ៉ាងស្វិតស្វែងណានិយាយថាអឺការទីពឹងខ្លួនឯងនេះគឺថាទីពឹងដោយមិនមានហានិភ័យអឺរាល់ការទីពឹងខ្លួនឯងនេះគឺថាកក់ក្ដៅមែនតើណាអញ្ចឹងហើយកំណាប់នេះបានឆ្លោះបញ្ចាំងអំពីអឺជីវិតតស៊ូភាពនៅក្នុងការ អឺតស៊ូនៅក្នុង ឆាកជីវិតព្រះអស់របស់ព្រះអង្គគ្រូផ្ទាល់ក៏ដូចជាណាបានអឺដូចថាលើកសរសើរក៏ដូចជាលើកដំកើងនៅអរិយធម៌វប្បធម៌របស់ខ្មែរណាដូចថាមានជាហោហែណាដូច្នេះសូមអឺដូចថាកូនខ្មែរគ្រប់រូប ណាមិនថាទៅដល់ទីណាទេកុំភ្លេចពុជពងឬសាវតាខ្លួន ណាថាខ្លួនឯងនេះគឺជាអ្នកណាណាអញ្ចឹងហើយ ស្គាល់ខ្លួនឯងច្បាស់លាស់កណាស្គាល់ខ្លួនឯងហ៎កណាកណាស្គាល់ខ្លួនឯងថាជាអ្នកណាអញ្ចឹងជាពិសេសកុំបំភ្លេចនៅអត្តសញ្ញាណខ្លួនឯងណាណាដូចបទចម្រៀងជនជាតិខ្មែរកើតនៅលើដីខ្មែរអូយកណាស្រឡាញ់បទហ្នឹងមែនតើនិយាយថាដាស់នៅសតិកូនខ្មែរដើម្បីនិយាយថាកុំឲ្យភ្លេចជាកំណត់ខ្លួនឯងអញ្ចឹងណាណាអញ្ចឹងខ្ញុំកណាខ្ញុំសូមសង្ខេបខ្លីកណាសូមអរគុណនិងសូមអរគុណ អូខេឥឡូវអរគុណដល់ជប៉ុនដែល បាន អាននៅកំណាបហ្នឹងទៅតែបានភ្លាមមិនបានស៊ីជម្រៅទេប៉ុន្តែអត់អធិប្បាយបានដែរគួរឲ្យសើហើយគ្រាន់តែបានឃើញទៅប៉ុន្តែបានអធិប្បាយបានហើយខ្ញុំជាចិត្តមានអីចូលរួមទេកណាចូលរួមជាសង្ខេបបែបខ្លីជីវិតបវរកន្ធខ្ពស់ខ្ញុំចិត្តថាថយអាវ៉ាលីមកអាឡងឡងតិចវាងឡងតិច បថុយអេកូអូខេអឺនៅក្នុងអត្តន័យនៃកំណាបនេះគឺ ថ្លែងសម្ដែងអំពីជីវិតបវរគុណធម៌ខ្ពង់ខ្ពស់មាន រូប នៅរូបក្នុងព្រះសាសនា បំពេកំណាបដាស់ប្រាប់ខេមរាឲ្យខំរក្សាតម្លៃជា ខ្លួនព្រះអង្គសូមអរគុណអរគុណអរអរគុណតំតំភ្លាមភ្លាមតែងបាន ភ្លាមដែរខ្លាំងមែនតាមអត្ថន័យ របស់ព្រះអង្គអូខេហ្នឹងហើយឥឡូវអញ្ចឹងមកជួបជាមួយគុណចាស់វិរិយអកៅពៅអរយានអ្នកថេរោនិមន្តទៀតដើម្បីបកស្រាយនៅដំណាឬក៏ស្មូតអ្វីមួយទៀតកណែហើយជាបឋមដំបូងនេះមុនខ្ញុំណាបានស្វាត់ជេនៅកំណាបអឺ សូមមកសការចរន្តពុញ្ញិតញោមពុទ្ធបរិស័ទជាពិសេសគឺសិជ្ជពន់ហើយញោមកវ័យជីវចិត្តផងដែលបាន នៅក្នុងកម្មវិធីនេះហើយនឹងញាតិញោមទាំងអស់តែងតែទេសនាការគ្រប់គ្រងផ្សាយពីបទអត្តនារាមអញ្ចឹងនៅពេលនេះខ្ញុំដែរបានកញ្ញានពីចាស់គ្រូប្រធានកម្មវិធីចូលរួមហើយខ្ញុំណានឹងលើកយកនៅកំណាបបណ្ឌិតអ៊ូចុងណាមកទៀត ប៉ុន្តែមុននឹងស្វាត់ជ័យកំណាប់ហ្នឹងកណានឹងលើកពីកំណាប់ពីអំប្រុសអំប្រុសជាពលសិនពហើយបានស្វាត់ជ័យនៅកំណាប់បណ្ឌិតអ៊ូចុងគឺជាការច្បាប់គ្រប់មេដាយបដាដោយគ្លីបងដបងនេះថ្មអានកំណាប់បើអំប្រុសគួយសុខុនបងពេលកូនបានសុខម៉ែសុខផងពេលកូនមានមងម៉ែពុំជាកូនក្រលំបាកម៉ែរងា គ្រប់គ្រាម៉ែគិតកូនប្រុសស្រីកូនខូចអក្រក់ក្នុងភូមិឃុំគេគុំគេស្អំសពសាយសោះម៉ែដឹងប្រកាន់ថាកូនខុសតែម៉ែសំដោះប្រុសប្រណីម៉ែពិតជាព្រះរបស់កូន ជាក្បូនជីវិតមនុស្សប្រុសស្រីម៉ែមានគុណធ្ងន់ហួសពលស្ដីគ្មានអ្វីជំនួសម៉ែបានឡើយនេះកំណាបរបស់អ៊ំប្រុស ហើយតតទៅខ្ញុំណានឹងស្បាត់ជានៅកំណាបតកតងពីគោរពមេត្តាបិតាដែលបណ្ឌិតអ៊ូចុងដូចតទៅត្រូវធ្វើបនខ្នាតណែម៉ែឪស៊ីកើតណែ ពកំពងស្រេងឃ្លៀនម៉ែឪរស់នៅកូនត្រូវធ្វើទៀនបំបាត់ណែស្រេងក្លៀនអើយ ហៅថាបនខ្នើនហៅបនខែភ្លើងអើយកុំចាំកនឈឺអើ បរិភោគលែងបានជូនកនកាលជាហៅថាបនខ្នើតកនបយហងកើតណែអើយ បានជាងរនុញលំបានជីវិតណែបនខែងងឹតណែដោយថ្ងៃ10រោច កូនចៅទាំងឡាយយកបាយឲ្យខ្មោចម៉ែអត់ណែស៊ីកាយ៉ាញ៉ាអើយខ្មោចណាចេះស៊ី ចំណៃត្រីសាច់ញែចង់ស្ទើប្រកាច់ញែអត់ជូនកន់ទេដល់ឈើផ្ដេងផ្ដេង មហេតមហេតទៅរេងដេកជុះងើយទៅគេអើជូននំចំណៃសូមអនុមោទនាណាសូមធាស្រ័យផងមិញអាន មើលអត់តន់វិញថាម៉ែឥតប្រយោជន៍មិនមែនម៉ែឥតស៊ីការទេម៉ែឥតប្រយោជន៍ខ្មោចណាចេះស៊ីណាសុំប្រកែណាសុំប្រកែល្អណាស់បងច្រើនពោអំបញ្ញមិញមើលដែរប៉ុន្តែវារៀងមិនច្បាស់ទៅជាសេដល់ពេលម៉ែឥតប្រយោជន៍អញ្ចឹងក្តីនឹងខ្ញុំណាប្រកែនចាស់គ្រូហើយនឹងញោមជីវចិត្តឬក៏ជនជនប្រព័ន្ធហ្នឹងថាគិតយ៉ាងណានៅក្នុងកំណាប់របស់អរគុណច្រើន គណៈសូមចូលរួមជាមួយព្រះអង្គដែរគឺចង់បកស្រាយថាជីវិតកូនស្ងួនខ្លួនខ្លះខ្លៅជាស្ដីហាហៅទៅកូនស្ងួនឲ្យចេះគោរពណានឹមនួនតាន់ខ្លួននៅមានតួព្រះព្រំមេដាបៃតាព្រះបង្កើត លោកផ្ដាល់កំណើតអ្នកជាធំតាន់ភ្នែកមើលជាក់គាត់មនោរមរីករាយសុខដុមរែងរមនីបុនទៀនខែភ្លឺគឺផលច្បាស់ម៉ែឪក្មេងចាស់ នៅជន្មាដើរបានឆៃបាន ជាវេលា ជាគ្រាសាងបុណ្យល្អពេកពិតព្រះអង្គសូមអរគុណនឹងបានគេហៅថាកវៃមែនតែស្ដាប់ភ្លាមគឺបានផ្លេតក្រាអរគុណតែគាត់ជាការចូលរួមចំណាយតិចតួចក្នុងការដែលយកស្រង់ពីអត្តន័យនៃព្រះព្រំហើយជា ការធ្វើបុណ្យតបស្នងសងគុណនៅពេលខែភ្លឺដែលព្រះអង្គបានស្មូតបាញ់វិញព្រះអង្គណាអើបើបាត់សម្លេងអឺចង់និយាយថាអឺបណ្ឌិតកវីរបស់យើង លោកបានអឺ តបតែងនៅច្បាប់មួយហ្នឹងគឺមានអត្ថន័យទលំទលែងមែនទែនណាព្រោះលោកថាឲ្យផងលោកទូនមានផងលោកដាស់តឿនផងដើម្បីជាការក្រើនរំលឹកឲ្យកូនចៅគ្រប់ចំនួនកុំឲ្យខុសឆ្គងទៅលើការធ្វើបន់ធ្វើកុសលជនអីយើងគិតថាតតទៅវត្តទៅធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃឬក៏ទៅធ្វើបន់ជាមួយនឹងព្រះសង្ឃតែយើងភ្លេច ឪពុកម្ដាយយើងនៅផ្ទះយើងមិនបានធ្វើគេហៅថាទេវតាដើមឬក៏ពុបអឺព្រះព្រំឬក៏អឺព្រះអរហន្តនៅក្នុងផ្ទះណាព្រះក្នុងផ្ទះយើងមិនបានគិតគូរដល់ពេលហើយយើងទៅដើររំលងចោលយើងមិនបានគិតគូរដល់ពេលហើយយើងបណ្ឌិតរបស់បណ្ឌិតកវីរបស់យើងលើកមើលឃើញនៅចំណុចហ្នឹងតាំងពីជំនាន់ហ្នឹងដល់សពថ្ងៃនេះក៏នៅតែមាន យើងនៅតែមានការខុសឆ្គងត្រង់ចំណុចហ្នឹងបងជាចិត្តមានអីចាប់អារម្មណ៍ត្រង់ចំណុចហ្នឹងទេកណាបន្ថែមទៀតកណានៅជឿជាក់កណាឲ្យខ្ញុំកណាជឿជាក់ថាអឺព្រឹទ្ធបរិយខ្មែរក្តីយើងក្តីទាំងម្ដាយខ្ញុំកណាឪពុកខ្ញុំកប្រកាសណាក្តីអើពុកធំម្ដាយធំក្តីដឹងដែរដឹងថាលោកជាព្រះកន្លោប៉ុន្តែចិត្តមួយនៅតែផ្ចង់ចិត្តថាថ្វាយបង្គំ យកប្រត្រៃសារណគមគឺមានប្រពុតប្រធរប្រសង់នោះជាប្រធានធំហើយចង្ហាន់បានជូនគឺថាទោះបីយ៉ាងម៉េចក៏នៅតែយកដួសដាក់ចានស្រាក់ដើម្បីទុបប្រគេនលោកសិនតែអានោះបើគាត់ចង់ទៅនឹងម្ដាយខ្ញុំកណាក្តីអ្នកណាក្តីខ្ញុំតែខ្ញុំកណាតែតែឃើញអញ្ចឹងប៉ុន្តែគាត់ថានៅជឿជឿជាក់ថាលោកជាព្រះកន្លងជាព្រះ ធំជាងគេដែលបង្កើតរូប អឺកូនមនុស្សម្នានៅក្នុងពិភពលោកដែរក្តីប៉ុន្តែចិត្តនឹងនៅ តែគោរពព្រះពុទ្ធសាសនាយកសាសនាជាធំមានព្រះពុទ្ធប្រធមនិងប្រសង្ឃដូចដូចខ្ញុំកណ្ដាលក្រោយគឺថាតែងតែសម្រាប់សម្រាំងមហូបចង្ហាន់នោះទោះបីយ៉ាងម៉េចក៏ដោយក៏អត់ហ៊ានព្រោះសំភ្លក់នឹងក៏មិនហ៊ានទេបាទសម្រាប់សម្រាំងក៏ចាប់ចាំដៃទាំងតែយើងខ្ញុំកណ្ដាលក្រោយនៅតែយកចង្ហាន់នឹងដើម្បីប្រព្រឹត្តទៅប្រគេនប្រសង្ឃសិនរួចហើយចាំទទួលទានឬរួចហើយចាំដួសថ្វាយដួសជូនលោកឪពុកអ្នកម្ដាយហ្នឹង កាលពីលោកពុកអ្នកម្ដាយខ្ញុំកាត់ដល់នៅគាត់ថានៅតែមានគុណចឹងដែរអរគុណតែជួយចិត្តចង់សួរទៅគុណម្ចាស់ហ្នឹងមកមកមកពីការគោរពរបស់គាត់ហ្នឹងគាត់ឲ្យតម្លៃខ្លាំងឬក៏យ៉ាងម៉េចគេទានអាហ្នឹងមកពីមិនមែនបងន័យថាគាត់ភ្លេចឪពុកម្ដាយគាត់ទេប៉ុន្តែក្នុងន័យគាត់គោរពទានរបស់គាត់ទៅទានណាតាមការពិតទៅបើយើងនិយាយពី ឲ្យត្រឹមត្រូវទៅគឺយើងត្រូវតែមើលម្ដាយឪពុកនឹងមុនសិនព្រោះមេត្តាបៃតាអ្នកឲ្យអ្នកឲ្យកំណើតនេះណាអញ្ចឹងបានគេហៅថាព្រះកន្លង ហើយមួយទៀតដោយសារពួកគាត់បានយល់អឺដោយច្រើនប៉ុន្តែយល់ហើយពេលខ្លះតាមតាមគ្នានឹងក៏មានពេលខ្លះគិតថាអ្វីដែលបំណង យកប្រកេនព្រះសង្ឃគឺរបស់ហ្នឹងគឺសម្រាប់លោកនិមានសិលអញ្ចឹងទៅគឺពួកគាត់ហ្នឹងគាត់ថាជូនម្ដាយមុនដូចជាអត់សមរម្យអញ្ចឹងណាតាមការពិតទៅយើងត្រូវយើងត្រូវដូសយើងត្រូវដូសមួយចំណែករបស់ព្រះសង្ឃទៅហើយយើងចាំយើងជូនគាត់អញ្ចឹងកុំឲ្យថាចាំតែប្រកេនលោកហើយចាំគាត់ក្រោយអាហ្នឹងវាវាអត់ត្រូវអញ្ចឹងយើងត្រូវថាអោកុំឲ្យ អឺប្រព្រឹត្តទៅជាទោសអីព្រោះធម្មតាយើងប្រកេនព្រះវិខុសង្ឃលោកអ្នកមានសិលអញ្ចឹងគឺរបស់នេះយើងដឹងថាយើងធ្វើហ្នឹងមិនមែនប្រសងទាំងអស់ទេ មិនមែនយកទាំងអស់ទេណាទោះបីទាំងអស់ក៏ដោយយើងត្រូវបែងចែកដែរអ្វីណាដែលថាសម្រាប់ប្រសងយើងដុសទឹកម្ដងទៅដុសម្លែកអញ្ចឹងទៅហើយយើងមួយចំណែកទៀតយើងដុសជូនគាត់ពិសាហើយចាំមិនទៅវត្តណាហ្នឹងកុំឲ្យថាអឺដុសសិនម៉ែកុំតន់ប៉ះប៉ល់ខ្ញុំទៅវត្តសិនអាហ្នឹងវាអត់ត្រូវ ចឹងបានណាណាណាអោងហើយមួយទៀតដូចជាលោកលោកអាចារ្យបណ្ឌិតដើមពីដើមហ្នឹងមុននឹងវេចង្ហាន់ប្រសងគឺគាត់តែធ្វើពិធីមុនគឺលើកបាយសម្លជូនមេដាបិតាជូនមេដាបិតាហើយបាយសម្លហ្នឹងមិនមែនថាពន្យល់របស់លោកជូនគាត់ទេមិនមែនទេគឺជូនរបស់ជូនគាត់ចឹងតពេលគាត់នឹងគាត់បានបាយសម្លនឹងគាត់ជ្រះថ្លាគាត់ចង់ពាក្យខ្មែរថាអត់ពីមុតមរត់ពីកជ្រះថ្លាណាគាត់បូជាប្រសងនោះបនរបស់គាត់ ចឹងក្នុងទីហ្នឹងគឺដោយច្រើនកូនចៅដោយច្រើនគាត់អត់យល់គឺទៅតាមតែគ្នាហ្នឹងថារបស់ដែលយកទៅវត្តគឺអត់តាន់អាចឲ្យមិនឲ្យឪពុកបានទេគណៈប៉ុន្តែសូមសូមបតាថែមតិចត្រង់កាន់តិចគណៈអឺមានអាយុនេះ70ផ្លាយមកប៉ុន្តែនៅតែឃើញអញ្ចឹងបងនៅតែឃើញថាខ្មែរយើងនៅតែឲ្យតម្លៃនឹងប្រសង់ដែលជាសាវកផ្ទាល់របស់ព្រះអង្គគឺថានៅស្ថិតនៅក្នុងក្នុងបរិមណ្ឌលៈហើយមានអឺ អចៃវដ៏ល្អហ្នឹងគឺថាភពផងនៅតែនៅនៅតែធ្វើអំពើហ្នឹងជារៀងរហូតមកដល់សប្តាហ៍ថ្ងៃគឺថាមិនដែលលះបង់ទេនៅតែលុះតែដាក់ចានស្រាក់ឬក៏ថារំលែកសម្រិតសម្រាំងទុកកន្លែងឆ្នាំងទុកទៅប្រគេនលោកសិនដែរហើយចាំបាត់បាត់ឃើញនោះឲ្យម្ដាយពុកអាហ្នឹងរឿងពិតប្រហែលកណាដែលឃើញផ្ទាល់មកតម្លៃទៅលើសាវៈរបស់ព្រះអង្គដែលដូចជាព្រះអង្គជាជាប្រសងដែលមានសិលវិន័យនិងជឿជាក់ ណាជាអ្នកអឺស្វែងយកមុខធំហើយជាមិនមែនជាក្រហករហិវាដូចជាឪពុកម្ដាយទេគឺថាអានេះតាមជាគំនិតខ្ញុំកាត់ណាយល់ទេបងអូខេអរគុណណាឥឡូវអីទៀតមកអើចង់ចង់សួរជប៉ុនតើមានធ្លាប់ធ្វើអញ្ចឹងដែរទេធ្លាប់ធ្វើចង្ហាន់ប្រគេនព្រះសង្ឃមុនហើយបានឲ្យម៉ាក់មិនឲ្យម៉ែឪមុនដែរទេកណាកណាអឺសម្រាប់ខ្ញុំកណាគឺ អឺដូចថារាល់ពេលដែលបំជុំបិណ្ឌឬមកក៏ចូលឆ្នាំមិនថាអីទេលោកម្ចាស់ណា តែងតែមានការជូននៅបច្ច័យថវិកាដល់គាត់ក៏ដូចជា មាន សម្លៀកបំពាក់ដល់គាត់សពការទាំងអស់ដែលឡែកអឺនៅក្នុងកម្មវិធីបនកាន់បិណ្ឌនិងខ្ញុំបិណ្ឌដែលរលកដូចថាកន្លងទៅរយៈពេលថ្មី ថ្មីនេះណាណាជាទូទៅ ខ្ញុំកណានេះ ចាប់ចង្ហាន់ដូចថាដាក់នៅក្នុងស្រាក់យ៉ាងប្រណិតតែម្ដងណាហើយមានជាតិដួសមហូបណាមានដូចជាឆាមសួរឬមួយក៏ការីឬមួយក៏មហូបអីផ្សេងផ្សេងគឺ កណាជូនគាត់តែម្ដងនិយាយចំទៅ គឺអត់ឲ្យដូចថាប្រឡុកប្រឡាក់ឬមួយក៏ចែកមិនដាច់ទេណានិយាយចំទៅ ធ្វើបន់ឲ្យតនខែភ្លឺហើយធ្វើបន់ប្រកបដោយបញ្ញាទៅទៀតណា បើសិនជាយើងយល់ដូចថាខុសចំពោះដោយលោកអ៊ំមាន ប្រសាសន៍អញ្ចឹងណានិយាយចំទៅទោះបីរាល់ថ្ងៃនេះមានការផ្សព្វផ្សាយតាមរយៈអឺប្រព័ន្ធ social media ក្តីក៏ដូចជាមានកតិរឿងអប់រំ បែបកប្លែងក្តីប៉ុន្តែក៏នៅតែមានបងប្អូនមួយចំនួនដែលគាត់យល់ខុសណាយល់ខុសដែរនិយាយចំទៅបើសិនជាយកមាន បញ្ញានៅ ក្នុងការពិចារណាឲ្យដឹងថាអូធ្វើបន់នេះ តតែជាមួយប្រសងលោកអ្នកដែលមានសិលហើយជួនកាលតាមពិតពេលខ្លះខ្ញុំកណាបើតាមខ្ញុំកណាគិតពេលខ្លះគាត់គាត់អត់ដឹងពីចំណុចហ្នឹង ណាបើសិនជាគាត់យល់ពីចំណុចដឹងអឺបើសិនជាគាត់យល់ពីចំណុចហ្នឹងប្រហែលជាគាត់មុននឹងដូចថាអឺមានការប្រកេនអឺចង្ហាន់វ័នចោដល់ប្រសងគ្រប់ព្រះអង្គនៅតាមវត្តអារាមម្លេះគាត់ដូចថា ដួសជូនឪពុកម្ដាយគាត់ហូបដែរណានិយាយចាំទៅយើងធ្វើបនប្រកបដោយបញ្ញាបើមិនចឹងទេធ្វើឲ្យយើងមានវិបដិសារីណាដូចថាបនហ្នឹងគឺគឺវាអាស្រ័យទៅលើបញ្ញាដែរណាតែយើងអត់មានបញ្ញានៅក្នុងការពិចារណាទេវាធ្វើឲ្យយើងមានភាពដូចថាវិបដិសារីក៏ដូចជាថ្ងៃមុខទៅដូចថាមានការសោកស្ដាយនៅទង្វើដែលខ្លួនឯងបានប្រព្រឹត្តចឹងណាណាសូមអរគុណនិងសូមអរគុណអូខេ វាចាក់ថែមដែរដូចជាចាក់កណាមិនអីទេបងបណ្ដៃចុះកុំថែមទៅពេកអរគុណហ្នឹងហើយឥឡូវឥឡូវដល់តួតួនាទីណាវិញបងជាចិត្តអាចបន្តទេក៏យ៉ាងម៉េចអាចកណាអញ្ចឹងចង់បន្តបន្តិចទៅទៀតចុះអឺបាច់មុននឹងបន្តិចខ្ញុំកាលណាបានសរសេរការបាន2 3ដែរមកផ្លែមិញមិញនេះហើយឥឡូវនេះខ្ញុំកាលណាសូមលើកយក កំណាប់មួយដែលមានចំណងជើងថាផ្លូវព្រះពុទ្ធសូមប្រទេសនឹងជួនដូចតទៅ អនកាហិវន្តាភគវីសម្ពុទ្ធនេសម្ពុទ្ធជាមកុដលើលោកាលោកបានប្រដឹងអើយព្រះសាសនា សាងស្នាតាំងថាអើយគុតគូដំគូដំមកកោតខ្សាត់ត្រឹងត្រង់ត្រង់ត្រឹងប្រងគង់សំសំ ចាចាហលវាំងជ័យនឹងស្រីស្នំ ស្នំតែបងគុំអើយរៀងសីម៉ាអើយសម្មាសម្ពុទ្ធមុងមុទ្ធោធរជាផ្លូវល្អព្រះសាស្តា សាសនាហាប្រងសັດកាត់សង្សារសង្សារវត្តណាហើយការឆ្លប់ទុកងារទុកកើតពីចិត្តស្និទ្ធស្រឡាញ់ស្រឡាញ់ខ្នប់ខ្នាញ់នៅមិនសុខ សុខក្នុងជីវិតស្ថិតក្នុងទុកទុកច្រើនជាងសុខគ្រប់គ្រប់គ្នាគ្នាសពកន្លែងតែងលំបាកលំបាកតោកយ៉ាកយ៉ាប់វេទនាវេទនាគឺពិតឥតជួបជាជាមួយវេលាគ្រាទុកទៀតទៀតក៏ជួបទុកមកពីកើតកើតឡើងកំណើតកើតហើយឃ្លាតឃ្លាតក្មេងឃ្លាតចាស់ជ្រាបៀតបៀតកើតស្លាប់ទៀតមិនស្ងប់ឡើយកណាសូមអឺកាត់យកប៉ុណ្ណេះសិនខ្ញុំដោយសារពេលវេលាសូមអរគុណនិងអរគុណ សាធុពីរោះណាលោកអ៊ំចាគឺណាបទអមាញ់មិញនេះគឺជាបទក្នុងកំណាបរៀបរៀងជាបទពាក្យ7នៅក្នុងទម្រង់បទគូពាត់ស្នឹងណាហើយអត្តន័យព្រះអង្គបានទ្រង់ជ្រាបហាប់មកហើយអំពីទុកកើតពីចិត្តស្និទ្ធស្រឡាញ់ស្រឡាញ់ខ្នប់ខ្នាញ់នៅមិនសុខសុខក្នុងជីវិតស្ថិតក្នុងទុកទុកច្រើនជាងសុខគ្រប់គ្រប់គ្នា ណាគ្នាសពកន្លែងតែងលំបាកលំបាកតោយៈយៈវេទនីវេទនីគឺពិតឥតជោគជាជាមួយវេលា គ្រាទុកទៀតបងណានឹងសូមចំចំតែម្ដងហើយខ្ញុំកណាចង់ឲ្យប្រគុណម្ចាស់កល្យាណថេរជួយបកស្រាយបន្តិចព្រះអង្គអំពីជីវិតតើហេតុអីបានជាមនុស្សឆ្លាតទុកមកពីមូលហេតុអ្វីណាសូមនិមន្តព្រះអង្គ ជីវៈចរិតពអរគុណនៃអរគុណខ្ញុំបានចុចឈ្មោះទងពីជីវិតខ្ញុំណាទងពីជីវិតខ្ញុំហីកណាជីវិតសពសត្វលោកនោះតើហេតុអ្វី បានជាកើតទុកទុកកើតមកពីអ្វីបាទអជីវិតសពសត្វបានកើតទុកទុកកើតព្រោះអ្វីអញ្ចឹងក្នុងសេចក្តីស្មាលើកដោយយកនៃគ្លីមកសេចក្តីទុកសត្វលោកតែខ្ញុំមានទុកព្រោះ ប្រពេតសัตว์លោកមួយម៉ាត់ហ្នឹងគឺជាការប្រជុំចោះនៃសេចក្តីទុកហើយពេលសัตว์លោកគាត់ណាគឺជីវិតគឺជាដំណើរនៃសេចក្តីទុកព្រោះជីវិតហើយបានតែជីវិតហ្នឹងជាទុកព្រោះជីវិតហ្នឹងវាប្រព្រឹត្តទៅដោយកម្មវាមានកុសលកម្មអកុសលកម្មបន្តទៅអញ្ចឹងកាលណាបើជីវិតនឹងបន្តទៅដោយសារកម្មអញ្ចឹងវាតែតែមានទុកហើយ អានឹងមួយទៅហើយមួយទៀតថាហេតុអីបានជាសត្វនឹងមានទុកអញ្ចឹងគេត្រូវសង្កេតទៅលើតើហេតុអីបានសត្វមានទុកយើងត្រូវសិក្សាអំពីខាងដើមហេតុអីបានមានទុកសិនទុកទុកព្រោះអ្វីពេលខ្លះទៅយើងកាត់ទុកយើងដោះស្រាយចេះដឹងតែមូលហេតុនៃការកាត់ទុកហ្នឹងអញ្ចឹងយើងសិក្សានឹងយើងមិនមែននៅឲ្យមិនមែនសិក្សាដើម្បីលះទុកទេទុំអាចលះបានតែប៉ុន្តែយើងសិក្សាឲ្យស្គាល់ទុកយើងឲ្យស្គាល់ទុកហើយយើង ធ្វើផ្លូវហ្នឹងដើម្បីចែងចាក់អំពីទុកហ្នឹងទីហោថាហេតុអីបានជាខ្ញុំហ្នឹងកាត់ទុកអញ្ចឹងសិក្សាទៅហេតុនាំឲ្យកាត់ទុកគឺអីគឺហេតុនាំឲ្យកាត់ទុកហ្នឹងគឺទុកខសមុទយៈហ្នឹងមកពីអីអញ្ចឹងមកអំពីការស្រឡាញ់ការចប់គំពៈការហួងហែងអូមកពីនឹងតើអញ្ចឹងយើងយើងស្គាល់យើងឲ្យស្គាល់ពីទុកទៅយើងយើងមិនមែនទៅលះទុកទេ តែយើងចាញ់ពីទុកនឹងបើមិនយើងលះទុកបានណា ទុកនឹងលែងមានដល់អ្នកក្រោយទៀតដែរយើងអាចអ្នកសិក្សាធម៌មិនមិនថាសិក្សាដើម្បីលះទុកទេ គឺសិក្សាស្គាល់ទុករបបែងចេញចាក់ទុកនឹងអញ្ចឹងណាមួយទៀតថាហេតុបានខ្ញុំមិនទុកអញ្ចឹងព្រះអង្គសម្ដែងដល់គ្លីថាម៉ោង2មានការស្រឡាញ់ខាងដើមក្តីស្រឡាញ់សេចក្តីទុកមួយសោកមួយភ័យមួយបងស្ដែងថាកើតមកព្រោះអីព្រោះមកពីការស្រឡាញ់ចឹងការរបស់យើងមិនមានការស្រឡាញ់ទេទុកមួយភ័យមួយសោកមួយ មិនមកពីណាចឹងយើងរកប្រពយើងរកមូលហេតុឬគល់មកអូសេចក្តីទុកមកខាងនឹងតាចឹងយើងយើងរៀនយើងរៀនលះនៅនៅសេចក្តីទុកហ្នឹងការឆ្លៃកាត់បន្ថយតែហ្នឹងសេចក្តីទុកដោយព្រះអង្គសម្ដែងថាសេចក្តីស្រឡាញ់មួយទុកមួយជាប់ពីរទុកពីរអង្គសម្ដែងមួយនឹងសាខា ការណាបើជាប់ច្រើនទុកច្រើនអញ្ចឹងការណាបើគ្មានសេចក្តីជាប់នឹងទេសេចក្តីទុកគាត់មានអញ្ចឹងហេតុដើម្បីការទុកគឺមកពីដើមនឹងឯងអញ្ចឹងយើងត្រូវស្គាល់អំពីមូលហេតុនៃក្តីទុកនឹងទៅបាទនឹង មានបានយើងដឹងវិធីដើរចេញអញ្ចឹងក៏សូមអរគុណច្រើនបងអញ្ចឹងគណៈអរគុណកាត់កាយកោកម្មចាំតើមើតើមើធ្វើសាងកម្មកលកាយណាកាយគុំណោទុកអត់សុកស្បើយឡាយពុំមានស្បើយកាយកងទុកទុកព្រោះកាត់ស្លាប់ចំពោះមុខមុខចង់ជាទុកនិព្វានឋានរូបបាំងអនិច្ចំទុក្ខអនត្តារូបសម្ផស្សណា គ្រប់គ្រប់ប្រាណ សំឡេងក្លិនខ្លែប្រាថ្នាបានលែងខ្សាំងខ្សោះខ្សោយក្រោយមរណាស្លាប់ទៅជាខ្មោចលែងក្រអូបស្រូបខ្យល់ស្អុយពិតឥតស្នេហាគេចោលក្រវែងលែងត្រូវការសពសัตว์ផងណាលើផែនដីឆ្នោះហើយប្រពុតមានបំណងបងឲ្យមនុស្សសัตว์នាលោកីស្ងប់សុខផុតទុកទាំងប្រុសស្រីសន្សំបារមីធម៌បរមត្តជាបាបដាក់ចិត្តគិតធ្វើបុណ្យសាងល្អជាទុនទានកំចាត់ កម្មពីវរិយខ្ចាយខ្ចាត់ឆ្លងកាត់សោកសៅទៅឋានសុខកណាធ្លាប់អានសភៅមួយនិយាយអំពីតាទុដងតែចោតសួរទៅលើសត្វមួយចំនួន មានសត្វសារិកាមានសត្វពស់មានសត្វអីភ្លេចតើបងអង្គសត្វខ្លះគេឆ្លើយថាការការទុកនេះមកពីខឹងដល់ខឹងសបាគេទៅទើបទុកនឹងទុកមិនទុកគេទៅទុកខ្លួនឯងណាសត្វខ្លះគេឆ្លើយថា កណាថ្លៃសេះអឺទុកនឹងមកពី ចិត្តកំណាញ់ចិត្តទៅទុកទុកទៅហ្នឹងដល់ពេលស្លាប់ទៅឈឺទៅស៊ីអត់កើតកើតទុកទៀតកណាមិនចេះចែករំលែកតែសត្វខ្លះហ្នឹងគេថាទុកហ្នឹងកើតមកពីស្រឡាញ់ដល់គេបែកទៅសល់ស្ដាយក្រោយកណាអាហ្នឹងក៏ជាការកើតទុកដែរហើយសត្វឆ្លើយមួយចំនួន ទៅប៉ុន្តែក្រោយមកលោកតាក៏សួរទៅលោកតាទៅដងវិញណា ធុដងនោះព្រះអង្គក៏ពោលថាមនាលសត្វទាំងឡាយទុកដែលជាប់ចិត្តនឹងកាយនេះមកពីកំណើតបើអត់កើតទេក៏មនុស្សអត់មានទុក្ខ អញ្ចឹងហើយបានជាព្រះពុទ្ធអង្គទ្រង់រកផ្លូវមួយថាកុំឲ្យការតទៅទៀតកាលហ្នឹងជាជាទ្រឹស្ដីរបស់មនីអេសីឬក៏តាទ្រដងដែលពួកសក្រមភិវនីនៅក្នុងព្រៃព្រះអង្គសូមអរគុណហើយសូមអភ័យទោសពីសំណាក់ព្រះគ្រូប្រធានកម្មវិធីមកទៀតណាត្រូវហ្នឹងដូចជាគុណចាស់បានលើកឡើងបាញ់វិញថងត្រង់ចំណុចគេថាយើងមិនអាចលះទុកបានទេតើតើយើងរកវិធីលះ លះយើងស្គាល់ស្គាល់ទុកបានយើងលះបានដូចជាគុណចាថាប្រភពនៃការកាត់ទុកមកពេលយើងជាប់យើងមកមកពេលយើងឆ្លាយយើងកាត់ទុកខ្លាំងចឹងណាមានតែវិធី មួយយើង រំដោះទុកចេញប៉ុន្តែមួយទៀតនៅក្នុងនៅក្នុងឡែងប្រទេសអូស្ត្រាលីយើងគេ មានប្រកាសឡែងឬក៏ពិភពលោក យើងគេប្រកាសទូទៅថាអឺមេរោគកូវីដហ្នឹងគេហៅថាអូមីក្រុងហ្នឹង យើងត្រូវតែរស់នៅមួយវាហើយអាហ្នឹងវាធម្មតាវានៅមួយយើងអញ្ចឹងយើងមិនអាចទៅកម្ចាត់វាបានទេអាហ្នឹងវាធម្មតារោគរោគហ្នឹងតែតែមានប្រដាហើយអីធម្មតាអញ្ចឹងទៅ យើងត្រូវតែរស់នៅរៀនរស់នៅមួយវាយើងមិនអាចកម្ចាត់វាបានទេហ្នឹងទៅតែដូច្នេះយើងត្រូវតែផ្សំជាមួយនឹងវារស់នៅជាមួយវាយ៉ាងណាមិញសេចក្តីទុកក៏ដូច្នេះដែរយើងវានៅក្នុងកាយយើងវាត្រូវតែមានទុកចឹងហើយប៉ុន្តែយើងរៀនរស់ រៀនរស់នៅជាមួយវាយើង ដឹងអំពីសេចក្តីទុកយើងកើតហេតុឯណាមកកើតទុកទៅយើងស្គាល់ប្រភពទៅយើងកាត់បន្ថយបានណាតែថាយើងមិនខ្លាំងហ្នឹងហើយអញ្ចឹងគុណចាស់ហ្នឹងហ្នឹងអូខេតើយើងរៀនទៅរួមជាមួយគ្នាអូខេឥឡូវដល់នាទីណាគេទៀតឥឡូវជប៉ុនហ៎ជប៉ុនហ្នឹងហើយជូនជូនឆប៉ុនបងអឺជប៉ុនវិញម្ដង ដូចស្ងាត់យូរហើយកណាអញ្ចឹងជាកិច្ចបន្តទៅ ខ្ញុំកណាខ្ញុំអឺមានជាព្រះធម៌បទដែលមានចំណងជើងថាទេវតាបំពេជាលីគ្រឹស្ណាកណាអឺ កណា ដូច្នេះសូមជ្រះថ្លាព្រះសម្ដាប់និងស្ដាប់ដូចតទៅអងអោកូនអើយកូនទុំទៅទាំងពីពីបៅគុំនៅបងអង្គ អាក្រៀតយប់ជ្រៅកន្លងបាត់បងចិត្តភ្លឺត្រចង់ហើយណាកូនអើយ ចិត្តភ្លឺត្រចង់ហើយណាកូនណាកូនអើយអ្នកស្ដាប់សូមី ខ្ញុំថ្ងក្នុងទ្រូងព្រឹកសាសំលេងទីតុយខ្លែងស្រាំងស្វាន់ស្វាជាលី គ្រឹស្នា ទុំទៅណាកូនជាលី គ្រឹស្ណាទុំទៅណាកូន កូនអើយអ្នកស្ដាប់សូអអត់យំថ្ងក្នុងព្រៃស្ងាត់សអូនត្រដេវច្យំ ទាំងមេទាំងកូនអូនមីមុំបងប្អូនទុំទៅណាបើដិនដេ ដេវិចអវិយមអងអវយសັດគុកវិយមគុកគុកគួខ្លាចពេកកើ ជីលីគ្រឹស្ណាចូលបាបទុំទៅយប់យូរហើយបើគុំនៅយូរយីគុកគុកគុកគុក សត្វគូកអវិយមអហោសត្វណែអីលវីជេកមីយមឆ្វេកឆ្វេកហើយរកគូវីដូចបើគ្រឹស្ណា ជាលីស្ងួតភ្ងាប្រន់ប្រាំងមេដាបៃតាចាញ់ឆ្ងាយច្បិចចែកច្បិចចែកវាចែកអោវាយំ កូនអើយអើយអ្នកអង្គស្ដាប់មន់ប្រៃរងងាវលនគូអើយសោកស្ដាយស្រណងពេស័យប្រងស្រីប្រវត្តិម្ដាយចេញចោល ចេញឆ្ងាយមេដាបៃដាគុកគុករីគុកគុកគុករីគុកគុកអោកូនណា អើយសំឡាញ់អ្នកលួងហើយមាញ់ទាំងពីកាយាម្ដាយសូមលៀនអ្នកទាំងពីអង្គីទៅឋានអាត្មា វិញហាងអីណាបើទៅខានអាត្មាវិញហាងអីណាបើសូមអនុមោទនាសូមអរគុណនិងសូមអរគុណណា គណៈសុំសូត្រមកចប់តែម្ដង ការសប្តាហ៍កន្លងទៅ នោះខ្ញុំគណៈសូត្រឲ្យបានចប់ទេណាលក្ខណៈសង្ខេបខ្លី តែថ្ងៃនេះ សុំស្មូតមកចប់តែម្ដងកណាសូមអរគុណហើយបើឈប់ទៅគួរគួរឲ្យស្ដាយចាណាយោបាទយោជាបងជាចិត្តប្រហែលជាប្រហែលជាធ្លាប់ពេលកូនទៅមើល ថាចង់តផងចង់ឲ្យកណាតតែតតតិចមើលដាក់មកឃ្លៀកមកបាក់ទៀតទៅសេមិញហ្នឹងណាណាតំថ្ងៃនឹងតែងអើយស្វែងផលឡាយគុណគង់អើយបុណ្យត្រា និងបុត្រីអើយទុងពេលវេលាថ្វាយស្វាមីអើយដើម្បីធ្វើធចំឡងសัตว์ចិត្តនាងជាម្ដាយអើយ អើយខ្វាយខ្វល់ពិតមេត្រីអើយសុំចិត្តណាចែងចោត្រាត់ណាអើយកណ្ដាលអាទ្វីព្រៃភ្នំស្ងាត់នៅស្កាន់រផល្លា រៀងរាល់រាល់ថ្ងៃសូមបណ្ដឹងជួបអរគុណអរគុណតើពេលទៅផងទៀតណាសាទុហ្នឹងហើយណាយើងនៅយើងនៅសល់5នាទីយើងជជែកគ្នាហ្មងគុណចាស់ឥឡូវនៅសល់5នាទីអញ្ចឹងយើងជជែកគ្នាបន្តិចទៅឬសល់បន្តិចទួចយើងចង់និយាយអំពីប្រវត្តិនៃការស្មូតឬក៏បំណុលឬក៏ រឿងរ៉ាវនៃព្រះវេស្សន្តរធ្វើឲ្យយើង ហាក់ដូចជាព្រះអង្គនៅធ្វើនៅក្នុងព្រៃភ្នំខ្មែររបស់ខ្មែរតែពិតនៅប្រទេសឥណ្ឌាណោះប្រទេសឥណ្ឌានៅប្រទេសណានៅណាណៃនោះប៉ុន្តែលក្ខណៈកវីនិពន្ធរបស់យើងលោកតែងមកដូចជាមានព្រៃឈើនឹងថារៀបរាប់សិតតែព្រៃឈើស្រុកខ្មែរ មានសកម្មមានមានតែពេលឈើអីហ្នឹងគឺថាលោករៀបរាប់សិនតែឈើខ្មែរណាណាពេលឈើខ្មែរអស់ហ្នឹងហ្នឹងមកមកចិត្តមានយល់យល់ឃើញផងដែរគណាដោយសារចិត្តយើងឌូតហើយដោយដោយសារពុទ្ធសាសនានឹងបានផ្សាយភេទៅលើទៅទឹកដីកម្ពុជាយើងនឹងគឺថាមានពីរបីដងនោះព្រះអង្គឲ្យដល់អញ្ចឹងទៅអ្នកនិពន្ធកវីនិពន្ធអីឬក៏ លទ្ធបរិបខ្មែរហ្នឹងតែតែលើកទុកដាក់ទំនាក់ទំនងហ្នឹងពីឥណ្ឌាមកខ្មែរពីខ្មែរទៅឥណ្ឌាហាក់បីដូចជាចង់បង្ហាញឲ្យឃើញពិតពិតថាទីនោះគឺថាក៏មានដែរហើយស្រុកខ្មែរយើងដោយសារជឿចិត្តទៅលើសាសនាព្រះសម្មាគោដមហ្នឹងឬក៏ថារឿងប្របាវេសន្តរអីអញ្ចឹងទៅក៏ហាក់បីដូចជានៅដែនទឹកដីខ្មែរដូចដូចគុណចាស់មានសោនិកាអញ្ចឹងគឺថាដើម្បីបង្ហាញឲ្យថា ឲ្យចិត្តកំណត់ខ្មែរនឹងឲ្យជឿជាក់ដល់ឃើញផ្ទាល់តែម្ដងណាហាក់បីដូចជានៅឯមុខផ្ទះនឹងក្រោយផ្ទះនឹងដែរមានដើមឈើផល្លាណាក្រស្នាអីចឹងទៅណាណាដើម្បីផ្ដោតហ្នឹងធ្វើឲ្យមានទៅពេលចឹងទៅដូចជារឿងដូចជាដូចជានំចឹងនំនំនៅស្រុកនៅស្រុកឥណ្ឌាអត់មាននំចុកទេតាមមើលមានស្រុកខ្មែរ កណាបញ្ចុកនោះមែនតើទៅនំបញ្ចុកហើយថាបញ្ចុកនោះតែតែជន់នោះក៏ទទួលទាននំបញ្ចុកដល់បីពោះស្លាប់ហ៎កណាកណាដោយសារខ្សែភាពយន្តហ្នឹងហើយនំនំនំបញ្ចុកហ្នឹងនំស្នំបញ្ចុកប៉ុន្តែយូរយូរទៅវាអស់ស្នំដល់ដោយសារអីដោយសារមានស្ដេចព្រះអង្គហ្នឹងគឺថា ធ្វើដំណើរទៅតាមរែងទូកនោះទៅដល់ទន្លេសាបនោះមានស្នប់មានអីចឹងទៅហើយអ្នកបាត់ដំបងជាពិសេសគេនិយាយអំពីបាត់ដំបងនំប៉ែនចុកឬក៏នំស្នប់មួយចុកហ្នឹងមកដល់បាត់ដំបងនោះបាត់ដំបងនោះក៏ខេត្តមួយជាប់នឹងទន្លេសាបតែដែលកាលពីដើមនោះវារួមគ្នាតែមួយទេណាអ្នកបាត់ដំបងគេចេះធ្វើនំប៉ែនចុកនោះមុនគេគេចុកក្នុងប៉ែនហើយដាក់ញុកទៅណាបងបងគុណនៅខាងបាត់ដំបងប្រហែលជាដឹងរឿងហ្នឹងដែរដល់ដល់ក្រោយមកមានវាវែងពេកហ្នឹងវាថាស្ដាយហ្នឹងពិបាកសោយ ដូច្នេះស្នប់នោះក៏ទៅបញ្ចប់ទៅវាជាប់អឺដល់អញ្ចឹងគេមិនដឹងថាហៅនំអីនំតសៃវែងឬក៏នំនំស្នំបញ្ចប់នំស្នំបញ្ចប់អាហ្នឹងអាហ្នឹងពាក្យនិទាននិទានទេបងណានំស្នំបញ្ចប់ដល់យូរយូរទៅវាវែងពេកទៅនំបញ្ចប់បដោយទៅបាត់អាស្នំហ្នឹងព្រោះក្រោយមកអត់មានស្នំនៅក្បែរនោះចាប់ញុក ដល់ឆាប់វិញនឹងបញ្ចុកបញ្ចុកខ្លួនឯងចុកខ្លួនឯងហ្នឹងទៅបន្តិចទៀតហ្នឹងចង់បាត់បញ្ចុកហើយចង់ចង់បែបគេចង់និយាយថានំចាស់ចាប់ចុកបណ្ដោយនឹងនឹងក៏ញប់អីចឹងទៅប៉ុន្តែការពិតចាប់ដៃទៅបាទដែរព្រះអង្គប៉ុន្តែយើងពីដើមនៅវាគាត់ទៅដៃទេអានោះសរសៃវែងនៅគេធ្វើហ្នឹងណាថានឹងជារឿងនិទានទេប៉ុន្តែមិនដឹងពិតពិតខ្ញុំកណ្ដាលអត់ដឹងច្បាស់ទេអញ្ចឹងហើយប៉ុន្តែមែនតើគេថានំប៉ែនចុកឬក៏នំស្នំបញ្ចុកអានឹងពីដើម ក្រោយមកបានคลายទៅនំបញ្ចុកនំបញ្ចុកហ្នឹងហើយណាសូមមានគំនិតយោបល់លេងលេងទៅអរគុណហើយអរគុណចាស់មានអីថែមថយថែមអឺនំបញ្ចុកហ្នឹងអឺអាត្មាអញ្ចឹងអាត្មាមិនសូវដឹងរឿងរ៉ាវទំនាក់ទំនងដែរទៅញោមមានប្រសាសន៍មកបានដឹងហ្នឹងគឺមកពីនំស្នំអីគេគេថានំស្នំបញ្ចុកនំនំស្នំបញ្ចុក ហើយនឹងពាក្យហ្នឹងគឺចេញពីខេត្តបាត់ដំបងបងមកអត់ដែរបានលឺបងនេះលើកទី1ដែរនៅបាត់ដំបងដែរប៉ុន្តែទៅទៅលឺថ្ងៃហ្នឹងបងអញ្ចឹងហើយមួយទៀតដុំបញ្ចប់ហ្នឹងសប្តាហ៍ថ្ងៃហ្នឹងដូចគេប្រើពាក្យអឺពាក្យមួយពាក្យថាជោគឃៀងកំសាន្តដល់បរិយាកាសណាគេថានំបញ្ចុកហ្នឹងបានន័យថានំកុហកណាតែបានថាកុហកសួរណានំកុហកបញ្ចុក ហ្នឹងមានអ្នកបញ្ចុកគាត់ថាហ្នឹងឯងនំកុហកហើយពេលខ្លះគេចង់គេចង់ប្រើដល់រហូតដល់ភាថាដូចជាបល័យទេបាទនំបញ្ចកៈណាំងបញ្ចកៈកណាណាំងបញ្ចកៈ យេគេនិយាយទៅចឹងទៅទៀតមែនតើអានឹងបើតាមការនិទានពីតតចាស់បុរាណមកហ្នឹងគឺថាមិនមិនមិនទាត់គឺជាក្បួនណាឲ្យពិតប្រកបទេប៉ុន្តែគ្រាន់ថាបាត់ដបងពោធិ៍សាត់ហ្នឹងវានៅក្នុងខេត្តជាមួយទេពីតើមេដីហ្នឹងវាទំនងទំនាយហើយពេលស្ដេចយាងតាមទូកដែលគេអុំហ្នឹងគួយគង់នៅកដាលអីចឹងទៅពួកពីដើមនៅស្ដេចច្រើនណាស់ហើយតាំងពីចតាខ្ញុំកណាក៏ច្រើនមកនៅ ខាត់មកដបងខាងពោធិ៍សាត់ហ្នឹងដែរគាត់ខលណាហើយស្នំតែណាគេថាចិត្តសិតតែមាន តាមពីមុខពីក្រោយគេហៅថាអឺនាងអាចៅចិត្តចៅស្អីចៅចិត្តចៅចោមហ្នឹងណាអាហ្នឹងដល់ដល់ថ្នាក់អាពាកចៅទេណាព្រោះចៅហ្នឹងវាមានចៅច្រើនណាបងមិនមែនតែចៅតាចៅតាចៅពូចៅលូចៅលីទេមានរហូតដល់ចៅប៉ាចៅកុលចៅក្រមចៅ ទ័យចៅអីតរទៀតគណាហើយដល់ចៅចៅចិត្តចិត្តចៅចំនោះជា ស្នំរបស់ស្ដេចដែលជាទីលានរបស់ស្ដេចឯងដែលជាអ្នករួមរួមជាមួយនឹងស្ដេចដើរទៅណាមកតាមអីហ្នឹងទៅគណាបងអូខេអូខេអរគុណមកចឹងពេលវេលាក៏ដល់ពេលល្មមសំគួរហើយយើងបញ្ចប់កម្មវិធីរបស់យើងសន្យាថានឹងជួបគ្នាជាបន្តហើយមុននឹងបញ្ចប់ក៏សូមអរគុណដល់គុណម្ចាស់ហើយនឹងតងជា ជាកវីនិពន្ធជាវិចិត្ររបស់យើងហើយនឹងជប៉ុនបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយហ្នឹងយើងបានលើកពីនេះពីនោះបន្តិចបន្តួចទៅដើម្បី បង្គ្រប់កម្មវិធីរបស់យើងនឹងអរគុណណាស់ដើម្បីជាការចែកលេខទៅអីគុណចាស់បានលើកឡើងមិញថា ពីមុនមកអត់ដែលលើសូពាក្យថាស្នំបញ្ចុកអីទេឥឡូវបានដឹងហ្នឹងគឺជាចំណេះដឹងដែរណាហ្នឹងអូខេពីចំណុចហ្នឹងឯង មានតែលុយកូននំបញ្ចុកនំបញ្ចុកសម័យដើមថាឡើយនាងរឿងស្មានជ័យដែលទៅប្រទេសចិនធ្វើនំបញ្ចុកឲ្យឲ្យស្ដេចចិនទទួលសោយនោះបាទហើយលើកអាចិនគេគេថាលើកចុកខ្លួនឯងនោះបានថាមិនស្គាល់អានំចុកអីក៏វែងវែងក្នុងខ្លាំងដែរហ្នឹងអារឿងហ្នឹងគឺរឿងស្មានជ័យអូខេឥឡូវប៉ុណ្ណឹងចោះសូមជូនពរអ្នកទាំងអស់បាទ គុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមជំនាសូមជួបតែចំណានពិតពោតម្លៃ4ប្រការថ្នាយណាសូមឲ្យបានសម្រេចដោយសេចក្តីថ្នាណាសូមថ្លែងបង្គំលាហើយនឹងសូមចម្រើនអរគុណច្រើនណានមស្ការថ្លែងគុំលានិងសូមជម្រាបលាលោកអង្ចាលាក្មួយសុខសប្បាយចាប់បាទចាប់បាទចាប់បាទជួបគ្នាជួបគ្នាថ្ងៃស្អែកបាទបាត់បាត់ហើយអរគុណចា៎ នេះគឺអ៊ីនធឺណិតបណ្ដាលខ្សោយពេក